មាន់ពូជអាប្រាម៉ានេះធំធំអូខេនេះមកស្លូតហើយប៉ះវាបាននេះបានអូជាប់ជើងនឹងជន់ចឹកចឹកអូនមួយធំណាស់អូវាវាជន់វាអឺជើង ចាប់បានហើយនេះមីមួយនឹងគាត់មួយ slow slow តែនេះតំតំជឹងដៃអូនឡើងឈូញហ្នឹងអមនេះមនុអមនុនេះពងមន់ពងមន់ពងមន់សុបនិមិត្តទេដោយសារវាអាដបងវាពងមកវាវាចោះ វាចោះស៊ីនាំគ្នាចោះស៊ីទៅឥឡូវពេលដាក់អញ្ចឹងហើយពេលឥឡូវវាពងមកវាឈប់ចោះស៊ីហើយបាទពងសឹងមួយថ្ងៃមួយមួយថ្ងៃមួយរហូតទៅដល់40ពងបាទដល់40ពងមិនវាឈប់ពងទៅវាអត់ចេះភ្ញុះហើយចេះការពេលអញ្ចឹងយើងអាចទុកយកអូបឬក៏អីក្នុងផ្ទះអាចមាន4ដាលអីយើងអាចនិយាយបាន